គង់ច័ន្ទស្រីមុំក្តៅស្លឹកត្រចៀកខ្លាំងចេញមុខប្រលះមិនសំចៃមាត់ក្រោយមានអ្នកនិយាយដាក់ឲ្យកូនស្រីខ្លួនបែបនេះជាការប៉ុណ្ណះជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីតារាស្រីដ៏ល្បីឈ្មោះអ្នកនាងគង់ច័ន្ទស្រីមុំនិងស្វាមីដែលក្រោយពេលរៀបការជាមួយគ្នា ហើយអ្នកទាំងពីរក៏មានកូនស្រីម្នាក់ដែលមានឈ្មោះថាម៉ូម៉ូពេលនេះមានអាយុ3ឆ្នាំហើយ និងកំពុងតែមានសេចក្តីសុខសុភមង្គលខ្លាំងធ្វើឲ្យមហាជនច្រណែនមិនស្ទើរឡើយជាក់ស្ដែងផងដែរនោះបើក្រឡេកមកមើលកាលពីពេលថ្មីថ្មីនេះអ្នកនាងគង់ច័ន្ទស្រីមុំក្តៅចិត្តខ្លាំងក្រោយពីនាំកូនស្រីរបស់ខ្លួនទៅដល់កន្លែងលក់ទាំងម៉ូម៉ូកំពុងតែឈឺស្រាប់តែមានស្ត្រីម្នាក់មកឃើញលោកកឹមសីហាដែលជាស្វាមីគង់ច័ន្ទស្រីមុំកំពុងតែអង្គុយដាក់បីកូនឲ្យគេងលើខ្លួន ស្រាប់តែមាននារីម្នាក់ឃើញភ្លាមបានបោះសម្ដីបែបនេះថាចុំប្តីគង់ច័ន្ទស្រីមុំនិងកូនស្រីម្ដៅនេះមិនក៏ដាច់ដាបខ្លាំងម្លេះខណៈពេលនោះគង់ច័ន្ទស្រីមុំកំពុងតែរវល់ថត់ដោយក្នុងនោះនារីម្នាក់នោះក៏បានឆ្លៀតសុំគឹមសីហា និងកូនស្រីថតរូបជាមួយនឹងខ្លួន តែពេលនោះម៉ូម៉ូកំពុងតែឈឺមិនបានញញឹមពេលថតរូបនោះ ស្រាប់តែនារីម្នាក់នោះបោះសម្ដីថា ខ្លួនខំគ្រប់គ្រងស្រឡាញ់ចូលចិត្តគង់ច័ន្ទស្រីមុំតែបែរជាកូនមិនសោចពេលថត់ជាមួយទៅវិញកឹមសីហាក៏បានតបថាអូនម៉ូម៉ូគាត់កំពុងតែឈឺអញ្ចឹងគាត់ពិបាកនឹងសោចណាស់បងតែនារីម្នាក់នោះបែរជានិយាយថាម៉ែឯងចង់បានលុយមែនអាម៉ូម៉ូយកកូនមកទាំងឈឺហើយថែមទាំងថាឲ្យគង់ច័ន្ទស្រីមុំយកកូនទៅរកស៊ីទាំងឈឺខ្លាំងបែបនេះក្រោយពេលលឺបែបនេះហើយនោះ គឹមសីហាដំបូងគិតថាមិនប្រាប់ប្រពន្ធឡើយព្រោះតែកំពុងតែរកស៊ីមិនចង់ឲ្យខឹងតែចុងក្រោយក៏ដាច់ចិត្តប្រាប់ស្រាប់តែបានលឺភ្លាមធ្វើឲ្យគង់ច័ន្ទស្រីមុំក្តៅស្លុកត្រចៀកខ្លាំងចេញមុខធ្វើការឡាយដាក់ផាំងផាំងទៅនារីម្នាក់នោះវិញបែបនេះតារាសម្ដែងគង់ច័ន្ទស្រីមុំបាន live វីដេអូរយៈពេល49នាទីកាលពីថ្ងៃទី4ខែមិថុនាឆ្នាំ2022ដោយដាក់ចំណងជើងថាញ័រសាច់ នៅក្នុងវីដេអូនោះគង់ច័ន្ទស្រីមុំបានរៀបរាប់ថាប៉ះអ្នកណាបាន តែកុំប៉ះមនុស្សជាទីស្រឡាញ់ជាពិសេសប៉ះកូននាង គឺមិនអាចអត់ឱនបានទេចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ